តាកុងយីណាសូមប្រទានបុត្រីឲ្យចៅមួយមកសូមបានមកស្វាយមកគោកអីស្អីស្អីក៏ឥឡូវមកថ្ងៃមួយមកកូនធំបាត់ហើយ បាទជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនានៅអាស្រមដ៏ស័ក្តិសិទ្ធិរបស់តកុងយីដាវទាំងអស់គ្នាបងប្អូននេះជាទស្សនវិជ្ជាផ្លូវចូលហើយខ្ញុំបានទៅអុជធូបបន់ស្រន់សូមសេចក្តីសុខសនុកសុខសប្បាយនិងរកទទួលទានមានបាននិងជោគជ័យគ្រប់ការងារភារកិច្ចអីជាដើមចឹងណាបងប្អូននេះជាទស្សនវិជ្ជានៅអាស្រមបាទតកុងយីដាវដែលនៅជាប់បាទទលេវៃគោយើងនេះឯងខេត្តស្វាយរៀងណាបងប្អូនបាទខេត្តស្វាយរៀងបាទហើយ តកងយីដាងតែពិតទៅជាអ្នកដែលមានមហិទ្ធិឫទ្ធិខ្លាំងពូកែដូចគ្នាហើយខ្ញុំស្ដាប់មកផ្លែតទៅស្មានតែជាប្តីប្រពន្ធរបស់គាត់ណាតកងយីដាងតែពិតមិនមែនទេ បាទតកងយីដាងគឺជាអ្នកដតីបាទមានគណដ្ឋាននៅខេត្តរួមគ្នាខេត្តស្វាយរៀងដូចគ្នាហើយជាអ្នកដែលមានមហិទ្ធិឫទ្ធិខ្លាំងដូចគ្នាហើយតកងនឹងឈ្មោះគាត់គឺ លោកតាឆ្នាំគង់ដោយសារគាត់មានមុនវិជាគីថាខ្លាំងផ្សំឆ្នាំបរាន ខ្មែរអញ្ចឹងណាបងប្អូនទី1ទី2គាត់មានមុនវិជាគីថាខាងអាគមផ្លូវងឹតអញ្ចឹងណាបងប្អូនហើយយាយដើងហ្នឹងតាមពិតឈ្មោះគាត់នោះគឺលោកយាយសម្បុលសស្ដើងបាទបងប្អូនតមកវាហៅកាត់រហូតឥឡូវទៅគេថាយាយដើងយាយដើងអញ្ចឹងណាបងប្អូនបាទហើយបើនិយាយពីប្រវត្តិតិចចុះបាទប្រវត្តិរបស់តាគង់គឺដំបងឡើយគឺមានខាង បាទតបនេះគឺច្បាំងគ្នាណាគឺច្បាំងគ្នា1 2 1 2ចឹងទៅក៏មានការស្លាប់ដោយសារបាទចាញ់សង្គ្រាមក៏ច្រើនទី1ទី2ស្លាប់ដោយសារតែអឺជំងឺរាតត្បាតរាករូសនិងជំងឺផ្សេងផ្សេងនៅក្នុងព្រៃឬក្នុងផ្សែងអីចឹងណាបាទនាំឲ្យមានជំងឺក៏ស្លាប់ក៏ច្រើនអញ្ចឹងប្រភពពីរនៃការស្លាប់នឹងច្រើនជាងគេអញ្ចឹងបាននាំឲ្យគាត់នឹងបាទអឺមេតបរត់ទៅពឹងគាត់ឲ្យជួយ បាទឮតែគាត់មានថ្នាំបកាណា អញ្ចឹងគាត់ក៏បានទៅជួយព្យាបាលតបនៅក្នុងព្រៃនៅក្នុងអីរហូតទទួលបានបាទជាសះស្បើយគ្រប់គ្នា បាទជាសះស្បើយជាងទៅក្រៅពីហ្នឹងក៏គាត់បាន ជួយបរៀនទៀតបាទនៅមុនវិជាគីថាដែលគាត់ចេះហ្នឹងបាទមុនវិជាគីថាដែលគាត់ចេះហ្នឹងមានមុនអាគមការពារខ្លួនក្នុងការកាប់មិនមុតដុតមិនឆេះអីជាដើមបាទកាប់មិនមុតដុតមិនឆេះបាញ់មិនមុតអីចឹងទៅបាទចឹងទៅគាត់ក៏បាទ បរិញ្ញទៅកាន់តបនឹងជាពិសេសមេតបនឹងបាទបរិញ្ញនៅមុនវិជាគីថាខ្លាំងជាងគេផង បាទនឹងបរិញ្ញទៅកាន់តបផ្សេងផ្សេងរហូតដល់មានសមត្ថភាពក៏មេតបនឹងដឹកនាំទៅច្បាំងមួយសាទៀតបងប្អូន បាទដឹកនាំទៅច្បាំងមួយសាទៀតដឹកនាំទៅច្បាំងមួយសាទៀតនេះគ្រងនឹងជោគជ័យទៅហើយក៏ស្រាប់តែអស់ស្បៀងបាទខ្សត់ស្បៀងមែនតែនខ្សត់ស្បៀងចឹងទៅក៏ បាទមានយាយដើងហ្នឹងយាយលោកយាយសម្បុលសស្ដើងហ្នឹងដែលគេហៅយាយដើងបច្ចុប្បន្នហ្នឹងគឺគាត់បានបាទចូលរួមឧបត្ថម្ភជាស្បៀងអាហារជាច្រើន បាទពួកអីគាត់បាទក្រៅពីជាកូនអ្នកដែលមានជីវភាពធូរធារគឺគាត់មានមុនវិជាគាថាទៀតផងបាទគាត់ក៏ចេះខាងមន្តអាគមនឹងខ្លាំងពូកែណាស់ណាដែរបាទខ្លាំងពូកែណាស់ណាដែរគាត់ចេះពីឪពុករបស់គាត់ណាអញ្ចឹងមានន័យថាគាត់ជួយជាស្បៀងហ្នឹង ជួយជាស្បៀងហ្នឹងទៅកាន់តបហ្នឹងរហូតដល់វាយទៅទទួលបានជ័យជំនះ បាទជ័យជំនះលើសមរភូមិនេះចឹងទៅតបមកក៏មានការគោរពបូជាមានន័យថាពេលនោះគាត់នៅរស់រានមានជីវិតណាមានការគោរពស្រឡាញ់ពីសំណាក់បាទកងតបពីសំណាក់អីចឹងទៅហើយក្រោយមកគាត់ក៏បានមរណកាលទាំងពីរហ្នឹងទៅបាទហើយក៏ជាបរដ្ឋមានការជឿជាក់ជាពិសេសថ្នាក់ដឹកនាំជាពិសេសទាហានអីហ្នឹងគឺមានការជឿជាក់ មេធានអីហ្នឹងក៏បានសង់ជា បាទរូបសំណាកលោកតាឡើងបាទលោកតាឡើងដែលការសង់នោះ គឺនៅកន្លែងវត្តមួយ តែខ្ញុំអត់ចាំតែក្នុងខេត្តស្វាយរៀងដែរប៉ុន្តែមិនមែនទីតាំងនៅកន្លែងបច្ចុប្បន្នហ្នឹងទេនៅទីតាំងវត្តមួយ បាទទីតាំងវត្តមួយដែលជាទីសក្ការៈបូជាអញ្ចឹងទៅបាទលុះដល់សម័យបាទបារាំង បាទសម័យអាណានិគមនិយមបារាំង គឺមានបាទខាងបារាំងនោះជិះឡានបាទ ដែលមានគ្នាជាច្រើន4 10នាក់បាទហូរកជ្រាវពេញឡានហាក់ដូចជាធ្វើអធិកអធមសបាយអបាទហូរកជ្រាវអញ្ចឹងទៅបាទភ្លាមនោះបាទក៏ជីកកាត់ម្ដុំដែលលោកតាបាទម្ដុំអឺខេត្តស្វាយរៀងហ្នឹងទីរួមខេត្តហ្នឹងក៏លុតឡានភ្លាមម្ដងបងប្អូនយើងបាទនេះគឺជាជំនឿដែលខ្ញុំនិយាយតតគ្នាទេ ខ្ញុំនិយាយទី1និយាយតាមលោកតាដែលទាតាចា នៅទីហ្នឹងបាទនេះលោកតាចាហើយទី2ខ្ញុំបានមើលនៅប្រវត្តិមួយចំនួនដែលគេបាទឆ្លាក់ជាប់នៅនៅនៅចិត្តអាស្រមនឹងផងដែរចឹងណាបងប្អូនបាទគឺមានន័យថាបារាំងហ្នឹង គឺជីឡានហ្នឹងហូររំហូររំឡានហ្នឹងលុតឈឹបហ្មងតែម្ដងបងប្អូនយើងលុតឈឹបនៅលើផ្លូវដែលគ្មាន អឺដែលលោកហ្នឹងគ្មានផុកគ្មានអីហ្នឹងគឺជាប់ផុងនៅហ្នឹងអត់ទៅណាហ្មងជាប់ត្រឹងហ្មងហើយឡានហ្នឹងអត់មានខូចអីទេ បាទអត់មានខូចអីទេពេលហ្នឹងក៏អ្នកភូមិគេមកមើលបាទគេមកមើលគេប្រាប់ថាបាទអាចនឹងខុសមាត់ខុសកឬក៏អាចនឹងលោកតាលោកយាយនឹងមានការបកកាយបកាត់អីចឹងណាហើយចឹងហើយបានអឺបាទមានការបន់ស្រន់សូមខមាទោសពីលោកតានឹងលេងភ្លេងជូនលោកតាទៅលេងភ្លេងពិនពៀតណាជូនលោកតាលោកយាយទៅក៏ បាទក៏អឺឡានហ្នឹងបើកបានទៅមុខជាធម្មតាវិញអញ្ចឹងជំនឿពីពេលនោះមកពីសម័យបារាំងមកកាន់តែ ជំនឿថែមទៀតមានន័យថាក្រៅពីបរដ្ឋខ្មែរប្រជាជនខ្មែរមានជំនឿទៅលើលោកតាកុងនិយាយដើមគឺសំបីតែបារាំងក៏មានជំនឿផងដែរជឿដែរបាទជីជីលុតគាត់ទៅសុចអុចធូបសុំលេងភ្លេងឲ្យសត្វតែបាទសត្វតែឡានឆេះឡើងវិញបាទ ជារឿងអបិយជំនឿបងប្អូនជាជារឿងអបិយជំនឿពេលខ្លះអបិយជំនឿក៏អាចបាទកើតឡើងបានដែរបងប្អូនយើងបើអ្នកថាគឺថាបើមិនជឿកុំប្រមាទណាអញ្ចឹងណាបងប្អូនហើយយើងងាកមកសម័យបច្ចុប្បន្នវិញគឺគេរើពីទីតាំងវត្តដែល បាទកមុន គេសាងរូបសំណាកនៅវត្តមួយហ្នឹងដូចខ្ញុំបញ្ជាក់ខាងលើប៉ុន្តែខ្ញុំអត់ចាំវត្តអញ្ចឹងណាឥឡូវគេរើមកដាក់បាទនៅទីតាំងនៅជាប់មាត់ទន្លេវៃកូតែម្ដងអញ្ចឹងណាបងប្អូនដែល ដើម្បីបងប្អូនយើងងាយស្រួលចូលទៅអុចធូបបាទសូមសុខសូមស្ដីសេរីសុស្ដី ជាទីសក្ការៈអញ្ចឹងណាអញ្ចឹងទីតាំងនឹងស្រួលរមែនតែន គឺនៅជាប់បាទនៅជាប់អដេញណែទន្លេវាយកូតែម្ដងត្រើយខាងលិចបងប្អូនយើងត្រើយខាងលិចបងប្អូនយើងបាទត្រើយខាងលិចអញ្ចឹងអឺជារួមឡើងវិញងាកមកពេលបច្ចុប្បន្នវិញគឺអឺលោកតា បាទគង់លោកយាយដាងនឹងនៅតែមានបាទមហិទ្ធិរិទ្ធខ្លាំងពូកែគណៈដែលលោក តាគាត់បានជម្រាបខ្ញុំថា បច្ចុប្បន្ននេះមានអ្នកខ្លះមកបនស្រន់សូមកូនសូមចៅអញ្ចឹងជាលទ្ធផលគឺបានជាស្ដែងមែនបាន បានជាស្ដែងមែនហើយមានការអញ្ជើញមកថ្វាយជែកថ្វាយជ្រូកថ្វាយមន់អីជាបន្តបន្តតាមអ្វីគេប្រាថ្នាគេសន្យាអញ្ចឹងណាបងប្អូនយើងបាទបាទគេសន្យាថាថ្វាយអីគេមកលាបណ្ដំគេថ្វាយនឹងវិញអញ្ចឹងទៅអាហ្នឹងទី1ទី2 មានការប្រកួតដូចប្រកួតទូកប្រកួតអីកីឡាករកីឡាអីបាល់ទាត់បាល់ទះហ្នឹងណាអញ្ចឹងក៏គេមានការបន់ស្រន់ដែរគេមកបន់ស្រន់លោកតាគង់លោកយាយដើមនឹងដូចគ្នាដើម្បីសូមជ័យលិភីសូមជ័យជំនះអីចឹងណាបងប្អូនអាហ្នឹងពាក់ព័ន្ធទៅនឹងការប្រកួតហើយមួយទៀតពាក់ព័ន្ធទៅនឹងបាទឡើងតឡាការបាទឡើងកាត់ក្តីកាត់អីហ្នឹងគឺគេតែងមកបន់ស្រន់សូមឲ្យមានរិទ្ធិអំណាចដើម្បីឈ្នះនៅ អឺដើម្បីឈ្នះអីដៃគូអញ្ចឹងណាបាទឡើងប្តឹងឡើងអីហ្នឹងគេអាចឡើងតឡាការគេមកសុំបនស្រន់សុំ បាទជ័យជំនះអីជាដើមជាទៅនេះគឺជា បាទមត្តរិទ្ធរបស់លោកតាគង់លោកយាយដាងដែលខ្ញុំបានរៀបរាប់តែឈ្មោះដើមរបស់គាត់គឺ បាទលោកតា ថ្នាំគង់ឬគាត់មានថ្នាំខ្លាំងបកែនិងលោកយាយបាទសសម្បុរសស្ដើងបាទរហូតដល់បច្ចុប្បន្នគេហៅកាត់ថាតាគង់យីដាងប៉ុណ្ណឹងទៅចឹងណាបងប្អូននេះគឺជាទស្សនវិជ្ជាដែលខ្ញុំបាន បាទជួបលោកតារួចរាល់ តែលោកតាអាចារ្យនៅចាំនៅទីនេះរួចរាល់ហើយខ្ញុំក៏បានត្រឡប់មកវិញហើយមុននឹងត្រឡប់មកវិញគឺជិះមកជុំមើលទស្សនភាពនៃបាទពិធីបុណ្យអុំទូកបាទនៅបាទនៅខេត្តស្វាយរៀងយើងនេះបាទនៅទស្សនភាពអុំទូកខេត្តស្វាយរៀងយើងនេះហើយនេះគឺផ្លូវត្រឡប់មកវិញមានរូបសំណាកតំណាងនៅខេត្តស្វាយរៀងបាទដែលខេត្តស្វាយរៀងយើងមានរូបសំណាកតិចតិចឃើញរូបគោបងប្អូនគឺរូបសំណាករូបគោជារូបសំណាក តំណាងខេត្តអីចឹងណាបងប្អូនបាទខុសត្រូវអីសូមខន្តីអភ័យទោសសម្រាប់បងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះបាទអរគុណជម្រាបលាបាយបាយ